លើកមុនរៀបចាញ់យីហើមចាត់ទុកថាគាត់ធ្វើបណ្ដាលចាស់តែលើកនេះត្រូវតែឈ្នះខលហៅអាណារៀបចំគម្រោងច្បាស់លាស់មួយសិនអាឡូអាណាហើយនៅណាមកជួបអញតិចហើយមានការអីអ្វីតាកុំសួរច្រើនមកលឿនមករៀបចំគម្រោងធ្វើស៊ីយីហើមឲ្យចាំភ្លេតទៅដល់លើអីអញ្ចឹង មិនហើយទៅស្លៀកពាក់អញ្ចឹងហើយសក់រួញសបើម្លេះយីលើកមុនហើយអត់លឺទេយីហើមគាត់ប្រាប់ថាឲ្យឈប់ស៊ីសួតមនុស្សទៅការងារសុចរិតមិនចេះតិចមិនធ្វើហើយគាត់ណែនាំឲ្យអញរោស៊ីអ៊ុតសក់ឥឡូវបាក់ហាងអ៊ុតសក់មួយអាចអ៊ុតសក់ខ្លួនឯងដែរស្អាតទេមិនហើយឈួនអញ្ចឹងខូចពូជវីរុសអស់ហើយឆាប់ទៅដូរខោអាវចេញធ្វើខ្លួនឲ្យសមជាវីរុសពូជអ្នកចម្បាំងណាចឹងក៏បានដែរឲ្យចាំភ្លេតហឺ ហើយតែងខ្លួនម៉ាក់ស្អីហើយទៀតហីតែចង់អញតែងល្មិចតែងដូចអញនេះយើងត្រូវចេញយុទ្ធនាការទៅស៊ីសួតយាយហើមហើយយល់អត់អញដូចលេងចង់ស៊ីសួតមិននៅហើយអាអញចង់ទៅបួសយីហើយចង់ទៅបួសហើយឯងស្មានតែក្នុងវត្តហ្នឹងអត់អកលតែងាប់មុនបានបួសទៅចាំទៅបួសក្នុងសួតមនុស្សវាពិបាកចូលបួសក្នុងសួតទៀតហ្នឹងណាមានអីទៅពិបាក ពាក់មកហែងហក់ជួយចំមកតែចំមកប្រុសប្រុសអាចដេញស្រីចង់លៃរើសស្រីប្រុសតិចស៊ីមកតបតែចង់សាតជាមួយស្រីស្រីវិញដើម្បីពឹងរូបហើយកម្រើសស្រីប្រុសចង់ទេកកកខ្លួនឯងចូលបានអត់ចូលអ្នកណាចូលទៅឲ្យតែគេផ្លះផ្លោះអត់ចង់ចូលតាមមាត់មិនសេរីរូបនេះ បើចូលតាមពេលខ្លះតែគេនៅឃើញហើយមកកំញ៉ាយស៊ីស៊ីតាមជាតែស៊ីស៊ីទៅចំពេលគេងាយចូលតាមឃ្លៀកសងំពួនមិនស្ទុះច្បាស់ឃ្លៀកគេស្អុយអញស្លាប់ថត់ទៅហើយព្រោះឃ្លៀកតាមតាមព្រោះយើងជាវីរុសច្បាស់ពួនពួនតែដាច់ខ្យល់ណែនោះហើយនឹងខ្លាយជាវីរុសពលីធំធេឥឡូវស្ដាប់ខ្ញុំខ្ញុំខែផ្លេចផ្លេចកន្លែងល្អប្របីវីរុសយើងត្រូវទៅតាមដៃតាមមកកំពួនជើងតូចផ្លេចសារពាង្គកាយនៅសាសនាក៏បានហើយសារពាង្គកាយអាចនៅតាមសាកន្លែងជុំសាសនាក្នុងផ្ទះក្នុងឡានតាមកណ្ដាប់តាមដៃផ្លាស្ទិកក៏បានតាមតាមវិចៅចានហៀដល់បន្ទប់កាត់ទោះបីជាណាក៏អញព្រមទៅអញស៊ីសួនឆៅព្រោះតែអញសាងគ្រោះកម្មពីមានបិទផ្លាច់ជីវិតធ្លាក់ជ្រោះផ្លាច់ស្លាប់ផ្លាច់របួស ស់ទៅទាំងអកលហើយប្រុងទៅត្រៀមខ្លួនទៅដាក់ជីវិតហើយត្រូវកាត់ចាប់រួមបានយូរអាវីរុសកុំរស់ទុកក្រុមគុណគំរូឯងមិនទុកហើយយូរកូនតែស្លាប់វាហ៎ ឲ្យវាយប្រហារសត្រូវសត្រូវនៅល្អចេះដាច់ដៃឯងវិញមេតបធំចាត់ការឈប់សិនតបធំកំអាលអញ្ចេញសិនវវដាច់ដៃមកជៀងទៀតឡើយឆ្អឹងទៅទាំងកបានស្លាប់ហើយទូនីតិរបស់យើងទាំងអស់គ្នាគឺទៅស៊ីសូតមនុស្សដែលគ្មានអនាម័យនិងគ្មានការប្រុងប្រយ័ត្នហើយលើកនេះយើងមានគំនុំធំធេងជាមួយយេហា